Hello សួស្តីអ្នកនាងជួយជាមួយខ្ញុំបានម្ដងទៀតហើយថ្ងៃនេះគឺខ្ញុំបានមកអឺ free អវៈអឺចេះឆាចែកជូនអ្នកនាងដោយសារតែមានបងប្រុសម្នាក់គាត់ comment នៅក្រោមវីដេអូខ្ញុំអញ្ចឹងគាត់ចង់បានចង្វាក់ចេះឆាហ្នឹងហើយអ្នកនាងអញ្ចឹងបងបើបងបានមើលវីដេអូនេះហើយបងអាចចុចនៅក្រោម link ឲ្យទាញយកចង្វាក់ហ្នឹងទៅបាទអូខេវីដេអូហ្នឹងមានប៉ុណ្ណឹងអ្នកនាងអញ្ចឹងចង់ចាំស្ដាប់ចង្វាក់ចេះឆាចាំស្ដាប់ចង្វាក់ចេះឆាហ្នឹងអ្នកនាងម្ដងទៀតបាទនិយាយតាក់មាត់អ្នកនាងបាទ ខេតោះស្ដាប់ចង្វាក់ឆាឆាឆាហ្នឹងទាំងអស់គ្នាម្ដងទៀតបាទ